បើនោមតកោដើរលេង Caterpillar នោម Caterpillar ដើរលេង right ដើរលេង somewhere អូខេជូក្តាប់ picnic ឯណាបាទនេះមកនេះគៀនសមុទ្រនេះសមុទ្រទឹកឡើងខៀវ មកនេះវាមាន playground នៅនេះបាទនេះ playground ឲ្យកូនក្មេងលេងហើយកន្លែងងាប់បងប្អូនទៅមើលទឹកសមុទ្រថ្ងៃនេះថ្ងៃច័ន្ទគេអត់សូវមកទេបាទមានណាគេនេះស្អីទេអត់មានឡានហ្នឹងមើលលវឹងលវើយបើសិនជាថ្ងៃចុងអាទិត្យវិញបងប្អូន ពេញហើយនៅសមុទ្រនៅខាងនោះសមុទ្រជាប់នឹងជាប់នឹងមាត់សមុទ្រហើយកន្លែងនេះយើងអង្គុយស៊ីកន្លែងនេះចង់ស៊ីចង់អីមកលុបគួសមណាកូនក្មេងឡើងជិះកង់ តាមមាត់សមុទ្រហើយបន្តិចនេះគេបន្តិចនេះគេចាំចាំយើងស៊ីសល់ស្អីស្អីហ្នឹងគេលឹងហ្នឹងនេះទៅមើលមាត់សមុទ្រតិចមើលងាយមិនអាចដើរទៅមើលមាត់សមុទ្រភ្លែតបាទតោះទៅមើលទាំងអស់គ្នានេះផ្លូវគេឲ្យដើរយើងដើរអិចសរសៃអ្នកណាមាន ពេលបាទនៅស្រុកនេះ បាទមិនខ្វះទេកន្លែងដើរអិចសរសៃ ចង់តើតាមមាត់សមុទ្រក៏បាន ចង់ឡើង លើភ្នំក៏បាន ចង់ដើរតាមភូមិក៏បាននេះនេះសមុទ្រនេះទៅមើលសមុទ្រទីនេះខ្យល់សមុទ្រ បាទមើលដីខ្សាច់បងប្អូនវាខ្យល់ខ្យល់មកមិនមែនគេពូជទេណាខ្យល់យូរយូរដីខ្សាច់ហ្នឹងវាពូជអញ្ចឹងដឹងថាប្រហែល10ឆ្នាំហើយយើងមិនដឹងដែរតែមើលនេះនេះបាទ អត់មានពីណាគេមកទេព្រោះអីព្រោះថ្ងៃនេះគឺជាថ្ងៃគេធ្វើការបាទឃើញទេមានដែរមិនអត់ទេគេមកដូចនេះឃើញមានមួយមួយស្អាតទេបងប្អូនមកសមុទ្រវាស្រឡះទៅវឹងម្ដងលួងទៅវើយណាខ្ញុំមកសមុទ្រញឹក តែនៅហីឡយវាយអោះនេះឃើញដីខ្សាច់ស្អាតអត់មានស្អីសោះលីងណិលហើយខែនេះខែល្ងាទៀតបងប្អូនគេមិនសូវ គេមិនសូវមកទេបាទព្រោះវាល្ងាណានៅស្រុកនេះមើលណាទឹកលលក់ស្អាតទៅនោះវាលវឹងទៅនោះវាលវឹងមកនេះមានតែអ្នកដើរមួយមួយបដើស្កែដើរអិចសាយហ្នឹងបងប្អូនណែនៅនោះតិចទៀតខ្ញុំទៅអាក្លាណែវគេណាបាទផ្ទៃសមុទ្រលវឹងល្វើយអត់មានលឹះ បើសិនជាចុងអាទិត្យប្រហែលជាមានខ្លះប៉ុន្តែកន្លែងទៅនេះគឺមិនមែនកន្លែងមនុស្សដែល គេមកលេងសមុទ្រទេបាទឆ្កែគេនាំឆ្កែកន្លែងនេះមិនកន្លែងគេមកលេងមកអីទេ បាទបើនិយាយទៅមិនមានកន្លែងគេសម្រាប់មកលេងមិនមានកន្លែងមកកន្លែង holiday កន្លែងអីតែវាស្អាតមានដែរគេអ្នកមកដូចថាមកដើរកំសាន្តលេងដឹកស្កែដឹកអីចឹងគឺដើរ exercise អីចឹងទៅតែឲ្យអ្នកឲ្យកន្លែងភពផលាអត់ទេបាទកន្លែងបាទមើលនៅបើដីខ្សាច់ខ្យល់ម៉ាយប៉ើប៉ើទៅណាបាទមានអីទេ ព្រោះខ្ញុំអត់ធ្វើការថ្ងៃច័ន្ទថ្ងៃនេះថ្ងៃថ្ងៃនេះថ្ងៃច័ន្ទបាទថ្ងៃច័ន្ទអានេះមានតែអ្នកតនេតនេគេដើរទៅបើយើងមានពេលយើងដើរយើងមានទេអត់ណាមើលដាច់កតុយភ្នែកឃើញស្ពានទេនោះឯកន្លែងទៅនោះបាទស្រុកនេះអញ្ចេះអញ្ចេះនេះរាប់ពាន់កន្លែងខ្ញុំមិនដឹងថាយកទៅណាអស់ទេចេញទៅពីផ្ទះមានណា ដូចខ្ញុំអីខ្ញុំបើកតែ10នាទីមកបើកឡាន10នាទីមកដល់សមុទ្រផ្ទះខ្ញុំហើយបងប្អូនយ៉ាខ្សាច់ផ្ទះផ្ទះដែលនៅតាមមាត់សមុទ្រអស់នេះណាវាថ្លៃណាស់មិនមែនថោកទេផ្ទះអស់នេះថ្លៃរាល់លេខដាក់គ្មានដល់អញ្ចឹងហើយ យើងមួមមយើងមិនមានលុយមកទិញមាត់សមុទ្រហើយមាត់សមុទ្រពេលតែខែល្ងាចេះហោះងាមែនតើបែរតែពេលខែក្តៅគឺត្រូវហ្មងជាក់ខ្យល់មកបាទអាកន្លែងឲ្យកូនក្មេងលេង នៅតាមមាត់សមុទ្រអូជាខ្វះទេបងប្អូនហើយយកទៅណាអស់ហើយ បញ្ហាគឺមាននឹងមកដើរអត់អត់មានអ្នកមកដើរចង់ដើរតាមមាត់សមុទ្រក៏បានចង់ដើរតាមក្បែរក្បែរនេះក៏បានគេធ្វើឲ្យយើងដើរយ៉ាងផ្លូវតាមមាត់សមុទ្រលបូតហើយកន្លែងលេងចេះដឹងថាយកទៅណាទេច្រើនណាស់អត់មានតែមនុស្សលេងកន្លែងស៊ីកន្លែងលេង នេះកន្លែងគេឲ្យយើងមុជទឹកពេលយើងឡើង ពីសមុទ្រមកវិញនេះឡើងពីសមុទ្រជើង ប្រឡាក់ស្អីប្រឡាក់ស្អីនេះគេមានកន្លែងឲ្យយើងមុជទឹកទឹកឲ្យយើងលាងដៃហើយអានេះមុជចុចមុជទឹកលាងស្អីមុននឹងចូលឡានបាទស្រុកនេះស្រួលចឹងណាគេធ្វើឲ្យយើងហើយទឹកផឹកនៅខាងនោះ នេះអញ្ចឹងទៅមើលទឹកផឹកមិញហ្នឹងកន្លែងគេឲ្យតែយើងមុជទេគេមិនឲ្យយើងផឹកទេទឹកមុជហើយនឹងទឹកផឹកវាខុសគ្នាស្រុកនេះនេះទឹកមុជគេអត់ច្រោះទេទឹកផឹកគេច្រោះបាទដាក់កំប៉ុងហ្នឹងមកដាក់កន្លែងហ្នឹងមកត្រងយកទឹកផឹកហើយអានេះអានេះ យើងផឹកខ្លួនយើងហ្នឹង ចង់ផឹកផឹកទេនេះចឹកផឹកដូចខ្ញុំចឹងគួយភិចនិចស្អីលើស្មៅលើអីលើតុកលើអីនេះក៏បានដែរបាទបាទទៅខាងនោះណាចង់ជិះ scooter អីជិះនោះគេដាក់ឲ្យយើងមកវិញជិលដើរទៅស្ងាយបាទមាត់សមុទ្រគេ ជីកង់អីចឹងទៅដឹកឆ្កែដើរហើយក៏អាចង់ធ្វើអីស្រាច់យើង exercise តាមមាត់សមុទ្រនេះបាទហើយមិនខ្វះទេទឹកមុជឡើងមកវិញជាប់ដៃជាប់ជើងឲ្យដល់ហ្នឹងខ្ញុំមើលមិញខាងនោះគេមានរោងទៅខាងនោះវិញទៅមកផ្លូវគេធ្វើឲ្យដល់អេសាយតែគ្មាននឹក ថាជាល្ងាចឬក៏ថ្ងៃចុងអាទិត្យអីនេះបើនៅស្រុកខ្មែរយើងគេហៅដើមស្រល់តែនៅស្រុកគេហៅផាញបានលុបល្អបាទផាញត្រីអានេះហើយគេយកតាំងធ្វើដើមគ្រីស្មាស់ពេលគ្រីស្មាស់មកអីមកបាទកន្លែងគេឲ្យយើងអង្គុយភិចនិចអង្គុយញ៉ាំស្អីតើ កំសត់ថ្ងៃនេះថ្ងៃថ្ងៃនេះល្អក្នុងមលុបតែវាងាយរបស់ក្នុងលើស្មៅប្រហែលអត់ងាយមកនេះអត់មានក្មេងទេមានពី3គ្រាប់អង្គុយលើស្មៅនេះទៅវាអត់សូវមានអត់ល្ងាហើយណាបងប្អូនផ្ទះផ្ទះទៅតាមតាមមាត់សមុទ្រទីអស់នឹងមិនអាចលូកទេបងប្អូនទេថ្លៃហ្នឹង តើមានលុយរាប់លានឡើងទៅបានតែអាចទិញបានចិត្តសមុទ្រចឹងឃើញសមុទ្រមើលឃើញខៀវខៀវសមុទ្រចិត្តសមុទ្រចឹងវាថ្លៃបើផ្ទះផ្ទះនៅមាត់សមុទ្រចេះគេធ្វើមិនមែនយកអាគ្រឿងធម្មតាមកធ្វើបងប្អូនព្រោះវាត្រូវការទឹកប្រៃវាលះពុកលះអីអាដែកអស់ហ្នឹងក៏ដែកពិសេសដែរ គ្រឿងធ្វើអីហ្នឹងសុទ្ធតែការពារទឹកប្រៃដើម្បីកុំឲ្យវាហាស់ពុកមិនមែនយកគ្រឿងធម្មតាដូចអាផ្ទះយើងឆ្ងាយឆ្ងាយពីសមុទ្រមកធ្វើទេបាទអញ្ចឹងមកវាថ្លៃអាហ្នឹងផងហើយថ្លៃកន្លែងវាល្អផងដល់អញ្ចឹងទៅបានវាថ្លៃបាទថ្ងៃនេះមកលេងណាសមុទ្រ តភិលាហង្គ្រីហើយអមជាអានេះគេដាក់គេដាក់ភិចនិចសិចយកយកដល់ដល់អូអេអេអេអេ cut your finger that very sharp like the knife so let me I do it for you caterpillar hungry now? Are you hungry? Yeah? si, Ồ, nè, miền sợi đấy, trường phịch nịch sọng lên trái nè Ôi, có bóng á, ôi, có bóng không cho No? No, that's sharp What happened, Mike? You don't want to eat? you don't want to eat, I leave you here and go home without you. Eat. What do you want to eat? You're not hungry yet? Ngô đường ai kia What? Are you Come on, eat. Oh, oh, not that.